សេនីតម៉ែដាស់តឿនឯងម្ដងហើយម្ដងទៀតណាបើសិនជាកូនធ្វើខុសហើយនោះកុំឲ្យអាជីវិតកូនហ្នឹងណាវានាំទៅរកភាពអន្តរាយបានអត់ហើយចុះយកមិញនឹងស្មានមិនឯងម្ដងទេមានតែយូរណាស់បងទៅភ្លាមមកវិញភ្លាមតាបើទៅភ្លាមមកវិញភ្លាមហេតុអីក៏ជប់ម៉េះមកពីអ្នកតែងច្រើនខ្ញុំក៏អង្គុយចាំគេហ្មងទៅចាំឲ្យចាំទៀតបានជ្រុលម៉ោងហ្នឹងសេនីតម៉ែដាស់តឿនកូនម្ដងហើយម្ដងទៀតណា បើសិនជាកូនឯងចង់ដើរលេងយប់នោះកូនឯងគួរតែយល់ដល់ម៉ែផងអាណិតខ្លួនឯងជាមនុស្សស្រីផងណាកូនម៉ែមិនចង់ឃើញកូននេះទៅពាក់ព័ន្ធជាមួយនឹងអ្នកណានោះទេណាកូនព្រោះកូននេះធ្លាប់ខុសម្ដងហើយម្ដងទៀតកុំឲ្យគេដើរនិយាយពេញភូមិអញ្ចឹងណាកូនអាណិតខ្លួនណានិយាយមែនណាយើងទៅសារពីអ្នកបងប្អូនឯងកោតធ្វើអញ្ចឹងទៅរួចឪពុកដេកឈឺនៅកទេមិនទាន់ជាស្រួលបួផងហើយឯងនេះកោតតែមកអង្គុយផឹកស៊ីសុបាយចឹងទៅកើតហើយតែអង្គុយកាត់ទុំឲ្យគាត់ទៅអីវិញ ពួកយើងក្មេងៗអញ្ចឹងណាសบายច្រើនបានជីវិតហើយវាមានន័យអឺត្រូវហើយបោះហើយបើរវល់ទៅអង្គុយកាត់ទុកជាមួយម៉ែហើយនឹងបោះស្រីគ្នាស៊ូស៊ូគ្នាស្លាប់មុនគាត់មិនខានេះត្រូវហើយតោះមកផឹងអត់ដាច់មកដាច់ដាច់ដាច់នេះបានហាយជាកូនមែនពុកដាក់កូនណាតទៅជួយមើលថែគេទោះខុសត្រូវយ៉ាងណា នេះជាសាច់ឈាមរបស់កូនអោបក៏សោបអូនគុំបោះបោះគឺចោលទោះក្រល្អយ៉ាងណាក៏ជាបងប្អូនយើងប្រាប់គេជំនួសផង 俺関係ある。 សនិតស្មើនឹងឥឡូវនេះឆ្នាំកញ្ចក់ទៅណាអត់គិតតែមើលបងអូនខ្លះឯងអត់វាងាប់ខ្លះអ្នកណាប្រើវាទៅសាប់គប់ពួកអាបាត់សង្គមអស់ហ្នឹងទៅនៅផ្ទះដើរលេងស្រួលមិនចង់ឯងចង់ឲ្យតែគេវាយឈឺសាច់បែបនេះហើយតែលួចលុយម៉ែយកទៅលេងលបែងទៀតក្បាលវាណាឲ្យគេដាក់ខ្លាំងឲ្យវាសំរឹកដល់ពេលអញ្ចឹងតាំងមកធ្វើបន្ទោសពេលតែឃើញបងអូនធ្វើខុសហើយមិនក៏មិនចេះចូលចាត់បដាយបដៅខ្លះផងទៅពេលឯងមានរឿងខៃមកអាពៅនឹងតាឯងអ្នកចូលនិយាយខាងប្តីឯងកុំឲ្យគេរករឿងពុកម៉ែ ហើយដល់ពេលបងអូនមានរឿងវិញម្ដងឯងមកបញ្ចប់បន្ថែមចាខ្ញុំមិនទោសវាអញ្ចឹងឯងអ្នកណាប្រាយវាក្បាលរឿងទៅទោះគេវាយវាងាប់ក៏ខ្ញុំមិនអាណិតដែរនេះធំតែលបូឯងបើវាងាប់ម្លេះខ្ញុំទៅធ្វើបុណ្យវាបាត់ឯងនេះអូនឯងកំអាតែមានមាត់ណាហើយចេះតែនិយាយរៀនប្រើខួរក្បាលនឹងកាត់ពិចារណាខ្លះផងនេះរឿងឯងនៅមិនទាន់ដល់ស្រ័យរួចទេណាក៏មកចេះថែមពេលថែមតែអីសោះព្រោះតែរឿងឯងហ្នឹងឯងអ្នកតែតែមូនអ្នកអត់បាយអត់ទឹកតាមសួរគេគ្រប់គ្នា ដល់ពេលបងអូនមានរឿងអីមកចុះបន្ថែមទៀតចាខ្ញុំដឹងថាខ្ញុំនេះវាខុសច្រើនជាងគេខ្ញុំមិនល្អដូចជាមួយឯងទេនេះណាកុំមកតបតសម្ដីមួយបងណាឲ្យល្មមល្មមនៅបានហើយឯងស្ដាប់សម្ដីបងច្បាស់ណានេះរឿងឯងមិនទាន់ដោះស្រាយចាប់ទេកុំគិតថាបានមកផ្ទះពីមួយថ្ងៃនឹងហើយចង់វត្តរកសភាពដើមវិញហ៎អ្នកម្នាក់សតាំអំពើតុក ឃើញម៉ែឲ្យរស់នៅសុខស្រួលប្រហែលជាមិនបានទេមើលទៅត្រូវរកលុយមកចិញ្ចឹមពួកឯងហើយត្រូវមកមើលឃើញពួកឯងដែរតាមកន្លងខុសទៀតឲ្យតែម៉ាក់ម៉ាក់ហ្នឹងពុកម៉ែប្រហែលរំបានយូរឯង ម៉ែធីធីឯងដឹងខ្លួនហើយអីអូនឯងទៅភ្ញាក់អញ្ចឹងអូនឯងឃ្លានអត់ចាំបងត្រយមកអញញ៉ាំណាអត់ទេបងខ្ញុំអត់ឃ្លានទេបងម៉ែអើខ្ញុំសុំទោសខ្ញុំធ្វើអីម៉ែនឹងពុកពិបាកដោយសារខ្ញុំខ្ញុំបានយកលុយទៅលេងរបែងចាក់បាល់ដល់ពេលអស់ពីខ្លួន ខ្ញុំបានយករបស់ទៅប្រចាំលទ្ធផលសំនៅមុខខ្ញុំហើយម៉ែឯងមិនបាច់ប្រឹងនិយាយទេណាធីហើយខំប្រឹងសម្រាកឲ្យវាមានកម្លាំងឆាប់បានជាប្រញាប់ត្រឡប់ទៅផ្ទះយើងវិញណាព្រោះម៉ែនេះក៏ធុញទ្រាន់ណាស់ដែរម្នាក់ម្នាក់សិតតែសាងបញ្ហាឲ្យពុកម៉ែនេះឈឺក្បាលដោះស្រាយមិនចេញសោះអស់ពីមួយចូលមួយមិនចេះចប់មិនចេះហើយម៉ែ នេះម៉ែនៅខឹងខ្ញុំទៀតម៉ែម៉ែខឹងហើយក៏ម៉ែឆ្អែតដែរណាធី តែពេលនេះបើសិនជាម៉ែនៅខឹងទៀតនោះម៉ែនេះណាច្បាស់ជាស្លាប់មុនអាយុជាមិនខានទេស្រួលមិនស្រួលឯងនេះមិនបានឃើញមុខម៉ែទៀតផងក៏មិនដឹងម៉ែខ្ញុំសន្យានឹងម៉ែខ្ញុំឈប់ដើរលេងឈប់ផឹកស៊ីឈប់ជប់អរិយខ្ញុំឈប់លេងល្បែងចាក់បាល់ចាក់ប៉ោងទៀតឯងម៉ែ ភីទោះបីជាខ្លួនឯងមិនឈប់លក់ក៏ម៉ែគ្មានលុយឯណាឲ្យខ្លួនឯងមកលេងលបែងបោលែអាវ៉ាខ្សែផឹកស៊ីបូនភឿនពុកម៉ាក់នោះទេព្រោះកូនម្នាក់ម្នាក់គឺសិតតែបំផ្លាញអស់ហើយពុកម៉ែក៏ទប់លែងជាប់ដែរលុយដែលពុកម៉ែខំរកទាំងប្រមាណនោះគឺវាអស់ហើយណាកូនហើយពួកឯងនេះពេលដែលចេញពីពេទ្យទៅវិញណាខំប្រឹងរកការងារធ្វើទៅព្រោះម៉ែនិងពុក គ្មានសមត្ថភាពរកលុយឲ្យកូនឯងចាយទៀតទេកូនស្រីម្នាក់បំផ្លាញអស់លុយអស់ដីម្ដុំឥឡូវនេះធ្លាក់មកកូនប្រុសម្នាក់ទៀតអស់ទាំងម៉ូតូខ្សែកខ្សែដៃក៏អស់ដែរបងដឹងខ្ញុំនឹងខុសហើយបងបងលើកតោខ្ញុំម្ដងទៅណា ខ្ញុំឈប់ឲ្យរឿងនៅវិការឡើងទៀតហើយខ្ញុំស្បត់ណាខ្ញុំឈប់បំផ្លាញម៉ែឪទៀតហើយបងណាចាអេប្រូ ស៊ីឈូសេនេតមែនចាខ្ញុំហ្នឹងឯងនៅក្នុងមេបុកស្អាតនៅក្រៅរត់តែស្អាតទៀតញ៉ាំអីមើលទៅបានស្អាតមែនមានញ៉ាំអីញ៉ាំបាយពីពេលដូចតែគេឯងដែរហ្នឹងហើយនេះមកចាំគេយូរណាស់ចាំយូរអីតាស៊ីខ្ញុំស្មានតែស៊ីឯងអត់មកតានេះខំឆាតទៅអត់ឃើញ reply សោះអូគេធ្វើមកអៀនអ្ហ៎មកពីខ្ញុំអឡៃទៅសុំម៉ែមកសិនហ្នឹងឯង ធម្មតាឯងទីជាកូនស្រីត្រឹមត្រូវចង់ចេញដើរលេងយប់ព្រលប់វាពិបាកបន្តិចឯងហួរខ្លាញ់ម៉ែអើបារម្ភហើយឡើងតែភាពចឹងគួរស្រឡាញ់ដល់ហើយខ្ញុំសុំសួរមួយបានអត់សួរអីមួយនឹងសួរមកយើងស្គាល់គ្នាតាម Facebook យូរហើយអញ្ចឹងមានរឿងអីក៏និយាយថងថងមកខ្ញុំសុំរាប់អានស្រីឯងបានអត់សុំព្រមទៅប្រដៅនឹងខ្សែក៏បានដែរខ្លាចស្រីឯងគិតអីផ្សេងពីនឹង មានណាប្រូខ្ញុំបាក់ចិត្តទៅលីរហូតនឹងពូស៊ីងក៏យូរដែរបើមានអ្នកចង់មករាប់អានក៏ល្អមានដែរនេះស៊ីនិយាយមែននេះចាខ្ញុំនិយាយមែនណាខ្ញុំទៅកុហកធ្វើអីព្រោះខ្ញុំមើលទៅប្រូក៏មិនជាមនុស្សដសាវាយដែរស៊ីកុំធ្វើស៊ីអារម្មណ៍ខ្ញុំដឹងអត់ខ្ញុំក្រាស់ស្រីឯងយូរហើយក្រាស់ខ្ញុំហើយក្រាស់ខ្ញុំនឹងមិនដឹងពីប្រវត្តិខ្ញុំមក ហេឡូយមធ្លាប់មានសង្សារច្រើនឬមានស្នេហាច្រើនអីចឹងឯងព្រោះបារម្ភថាដឹងយើងទទួលយកបានអត់ក្តីស្រឡាញ់មួយដែលមិនលាក់ទៅក្រលេខ3លូតលាស់ដោយភាពរីករាយស្មានជីវិតរស់រវើង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 ថ្មីខាទឹកនំយូនីត្រៃប្រភេទព្រីមៀមគុណភាពស្វេដងពូស្វាលូជែលកាត់បន្ថយអាស៊ីតក្រពះបានយ៉ាងមានប្រសិទ្ធភាពជោគជ័យរាល់ថ្ងៃជាមួយ Milo Sting ជីវិតប្រកបដោយភាពស្វាហាប់ក្តីស្រឡាញ់មួយដែលមិនខ្ញុំនិយាយពីអារម្មណ៍ស្អីនេះខ្ញុំមិនដែលគិតពីអតីតកាលរបស់អ្នកណាម្នាក់ទេ ទោះបីជាណានោះអាក្រក់យ៉ាងម៉េចក៏ដោយអតីតកាលវាគ្រាន់តែជាសមោលទេហើយបច្ចុប្បន្ននេះទៅវាជាការពិតចុះបើសិនជាខ្ញុំធ្លាប់រៀបការហើយប្រូនៅគិតចង់ហប់ឯងទៀតអត់ខ្ញុំចូលនៅក្នុង Facebook ប្រាប់ឯងថាអត់ដែរធ្លាប់តាក់ទងជាមួយណាគេទេហើយមិញនេះក៏ប្រាប់ឯងថានៅ single ទៀតនិយាយយូរយូរទៅបែរជាបែរឆ្លេរឿងរៀបការអត់ការទេ អញរឿងស្អាតប៉ុណ្ណឹងដែរមិនទៅយកប្រពន្ធមីម៉ែមិនខាអត់សូលទេទៅផ្ទះហើយប្រូបាទនេះប្រូកាត់អីហ្នឹងអត់អីទេខ្ញុំគិតថាចង់លាទៅវិញព្រោះអីមកដូចរៀងយូរដែរហើយហើយណាមើលឥឡូវក៏វារៀងយប់ជ្រៅដែរអញ្ចឹងខ្ញុំរត់ទៅវិញហ្នឹង ម៉ែតឹងទ្រុងនៅចិន្តាមិនដឹងថាគួរទៅនិយាយប្រាប់អ្នកណាទេកូនឲ្យវាបានធូរចិត្តខ្លះបើកូនមួយនោះក៏វិរុទ្ធចោលផ្ទះហើយអាកូនមួយទៀតនោះក៏វាវក់វីនៅលបែងរហូតដល់វាយគ្នាដល់ថ្នាក់ដេកពេទ្យពីរបីថ្ងៃទៀតមានកូនណាសុំត្រឹមតែឲ្យកូននេះដើរតាមកន្លងធွာទៅកូនម៉ែទាំងអស់គឺមានតែកូនឯងទេដែលមិនដែលធ្វើឲ្យម៉ែពិបាកចិត្តណា ខ្ញុំអត់តមានកូនទេប៉ុន្តែខ្ញុំយល់ពីអារម្មណ៍ម៉ែម៉ែកាន់តែនិយាយខ្ញុំកាន់តែយល់ធ្វើមិនទេបើពួកគេដើរតាមកន្លងខុសទៅហើយអញ្ចឹងមានតែយើងណែនាំគេបន្តិចទៅណាម៉ែធម្មតាមនុស្សវាមានត្រូវមានខុសអញ្ចឹងឯងម៉ែដឹងតាកូនហើយចុះឯងមានបានទៅមើលប្អូននៅពេទ្យអត់ខ្ញុំបានទៅមើលហើយឯងម៉ែធីបានធួឯងប៉ុន្តែដៃរបស់គេនៅអត់តាមបានជាឯង ឲ្យតែគេបានធូរអញ្ចឹងគឺម៉ែសប្បាយចិត្តហើយណាកូនហើយចុះប្អូនគេហូបបាយបានច្រើនទេកូនបានច្រើនតែម៉ែអឺអញ្ចឹងយប់ហ្នឹងម៉ែបាច់ចាំទៅណាខ្ញុំទៅម្នាក់ឯងក៏បានដែរអញ្ចឹងក៏បានដែរណាកូនណាឲ្យតែគេបានធូរម៉ែក៏សប្បាយចិត្តដែរណាកូនអេស្រីនេះហើយចុះយប់មិញឯងទៅណាមិនក៏មិនឃើញមកផ្ទះវិញអញ្ចឹងកូន គឺយប់មិញខ្ញុំខ្ញុំទៅទិញបង្អែមហូបនៅផ្សារណាម៉ែតែចៃដនអីភ្លេចប្រាប់ម៉ែសុំទោសម៉ែសេនីតម៉ែដាស់តឿនឯងម្ដងហើយម្ដងទៀតណាបើសិនជាកូនធ្វើខុសហើយនោះកុំឲ្យអាជីវិតកូនហ្នឹងណាវានាំទៅរកភាពអន្តរាយបានអត់ហើយចុះយប់មិញនឹងស្មានមិនឯងមកដល់ផ្ទះមានតែយូរណាស់បងទៅភ្លាមមកវិញភ្លាមតាបើទៅភ្លាមមកវិញភ្លាមហេតុអីក៏យប់ម៉េះមកពីអ្នកតែងច្រើន ខ្ញុំក៏អង្គុយចាំគេហ្មងទៅចាំឲ្យចាំទៀតបានជ្រុលម៉ោងហ្នឹងសេនីតម៉ែដាស់តឿនកូនម្ដងហើយម្ដងទៀតណាបើសិនជាកូនឯងចង់ដើរលេងជប់នោះកូនឯងគួរតែយល់ដល់ម៉ែផងអាណិតខ្លួនឯងជាមនុស្សស្រីផងណាកូនម៉ែមិនចង់ឃើញកូននេះទៅពាក់ព័ន្ធជាមួយនឹងអ្នកណានោះទេណាកូនព្រោះកូននេះធ្លាប់ខុសម្ដងហើយម្ដងទៀតកុំឲ្យគេដើរនិយាយពេញភូមិអញ្ចឹងណាកូនអាណិតខ្លួនណាចាស់ម៉ែ មិនឯងបងបងដឹងខ្លួនបងអូដឹងខ្លួនឡើងបងពូពូដឹងខ្លួនឡើងពូថាតែមកគាត់សន្លប់ពូខ្ញុំមិនដឹងទេពីព្រោះថាវាព្រឹកមិញឃើញមកខាងកវ៉ាវមកចឹងដែរទឹកមុខគាត់ដូចអត់ស្រស់សោះប្រហែលថ្ងៃហើយឃើញគាត់មុខពូហត់មិញសង្ស័យគាត់បាច់ចិត្តរងកូនគាត់ពីអ្នកហ្នឹងហើយបាច់សួរនាំច្រើនណាស់តោះជួយរត់គ្នាបំតេយកគាត់ទៅពេទ្យអូមិនបាច់ជូនគាត់ទៅពេទ្យទេនាំគាត់ទៅប្រពន្ធគាត់សិនទៅគាត់គ្រាន់តែដួលស្លាប់តាថាត្រូវដែរមិញតិច គាត់ក្រុមក្នុងទៅវិញអូតឥឡូវយន់គាត់ទៅថាទៅអូចាំទៅអូនទៅបាយនឹងមកចាំខាងបងកាន់មកចឹងទៅ ទាំងខ្លួនហើយហេប៉ុកពួកឯងមានកាត់អីត្រង់ណាអត់ប៉ុកខ្ញុំយកប៉ុកទៅពេទ្យណាប៉ុកណាម៉ែវាណាកូនយើងពីរនាក់ទៀតសេនីតកូនធីគេទៅណាមិនអត់ឃើញពុកវានេះពុកវាឯងគ្រោះថ្នាក់ដល់ថ្នាក់ដេកនឹងកន្ទេលហើយ នៅគិតពីកូនទៅអីទៀតហ៎ខំសម្រាកទៅណាកុំគិតពីគេអីណា ទៅហៅគេវិញមកកុំឲ្យកូនយើងដើរទៅក្រៅទៀតណាពុកពុកគិតពីសុខភាពខ្លួនឯងណាតែគិតមកគេមកផ្ទះវិញឯងអត់អីទេពុកខ្លាចប្អូនខ្លួនឯងគេទៅធ្វើរឿងអីខុសទៀតពុករំពីពួកគេហើយកូន មិនបាច់យកពុកទៅពេទ្យទេពុកអត់អីទេណាកូនពុកអើកើតអីមិនខ្មិចដល់ថ្នាក់ហ្នឹងហើយហ្នឹងទៅពេទ្យទៅណាពុកណែឲ្យគេពិនិត្យមើលបន្តិចណាពិតមែនទេណាឪវាឪវាឯងទៅពេទ្យទៅណាចាំខ្ញុំនេះទៅហៅកង់3ឲ្យគេជូនឯងទៅពេទ្យណាពុកវាក្តីស្រឡាញ់មួយដែលមិនលាក់ទៅក្រលេខ3លូតលាស់ដោយភាពរីករាយស្មានជីវិតរស់រវើង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 ថ្មីខាទឹកនំយូនីត្រៃប្រភេទព្រីមៀមគុណភាពស្វេដងពូស្វាលូជែលកាត់បន្ថយអាស៊ីតក្រពះបានយ៉ាងមានប្រសិទ្ធភាពជោគជ័យរាល់ថ្ងៃជាមួយ Milo Sting ជីវិតប្រកបដោយភាពស្វាហាប់ក្តីស្រឡាញ់មួយដែលមិនទៅភ័យអីម៉ែវា បើខ្ញុំកើតអីខ្ញុំមិននិយាយជាមួយម៉ែវាឯងកើតទេទៅយកទូរស័ព្ទទេតកូនឲ្យវាមកផ្ទះវិញអើវានេះដល់ថ្នាក់ដេកលើកទេប៉ុណ្ណឹងហើយនៅគិតពីកូនទៀតពួកវាឯងខំសម្រាកទៅណាចាំខ្ញុំនេះ ជួយគេយកឯងទៅពេទ្យណាចាំខ្ញុំទៅយកសាយកហើយជៀនយកទៅប្រចាំគេសិនណាម៉ែណាមកចាំខ្ញុំនៅនឹងសិនម៉ែទៅចាស់ទេអត់ទេកូនកុំអីពុកមិនអីទេកុំអោយអស់លុយកាក់កូនច្រើនទុកប្រាក់វិញទៅពុកមិនអីទេទៅហៅប្អូនមកផ្ទះវិញមកកូន ចង់និយាយជាមួយគេតោះមកចូលមួយអត់អត់មានអ្នកគេសល់ណាតាសល់បណ្ដៃ3កៅសន្លប់ហ្មងអេប្រូប្រឯងក៏ចឹងដែរតិចផឹកផឹករត់ចោលគ្នា អ្នកទាំងអស់គ្នាក៏ចឹងដែរតោះរត់ចោលគ្នាដឹងហើយតែលទ្ធផលចង់ក្រោយវាយ៉ាងម៉េចនោះអេ ពីរនេះសង្សារគ្នាមែនជាប់គ្នាល្អមែនលេងខ្លាំងទៅវិញមានតែដដើមទេឲ្យវាផ្អែមល្ហែមទៅតោះវាមានពេលវេលាស្វីតឲ្យយើងមើលណាគេថាវានៅម្នាក់ឯងអត់លិតទៅឥឡូវវាមានលិតទេតាយ៉ាងហោចណាស់ហាក៏វាគ្រាន់ជាងយើងដែរស្គាល់ប្រងនឹងម្នាក់ដែរខំឆានអាចង់បែកមេដៃទៅជួបគ្នាក្រៅគាត់តែដឹងថាឯងធ្លាប់ការហើយគាត់ចង់ឯងភ្លាមហ្មងហេបីហើយទៅប្រាប់វាធ្វើអី លាក់បានម្លាក់ទៅកើតវៃអញធ្លាប់ការហូបចោលប្តីទៀតលាក់គេមិនចិត្តយើងអាស្មោះត្រង់មួយប្រុសខ្លះទៅខ្លាចក្រែងឲ្យវាជប់អាប្រុសដូចរហដងនោះវាយកយើងហើយវាធ្វើយើងពិបាកចិត្តទៀតហ្នឹងណាអើយធុញណាស់វេមិនយករឿងនេះមកនិយាយទៀតហើយមកផឹកស៊ីក៏មកនិយាយដើមប្រុសហ៎ណែឈប់បានឈប់ទៅវេរឿងនេះវាចប់យូរណាស់ហើយផឹកស៊ីខ្លែងប្រុសអញមិនចូលចិត្តទេវេអើយបានទេបានទេ សម្លោះនេះទៅហើយកុំនិយាយគ្នាច្រើនពេកតោះមកទៅម៉ាម៉ាដាច់ជប់លាបងធីទៅទៅចេញពីពេទ្យផងតែប៉ុណ្ណឹងបានជិះម៉ូតូដែរលេងមកអឺម៉ែឮថាថ្ងៃមុនណាពុករបស់អញធ្លាក់ពីលើដើមស្វាយសន្លប់ហើយឥឡូវគាត់មកទេគាត់មានមិនគាត់គាត់ដឹងខ្លួនគាត់អីនិយាយមែនណាយើងទៅសារពីអ្នកបងប្អូនឯងកោតធ្វើអញ្ចឹងទៅរួចឪពុកដេកឈឺនៅកទេមិនទាន់ជាស្រួលបួតផងហើយឯងនេះកោតតែមកអង្គុយផឹកស៊ីសុបាយចឹងទៅកើត ហើយតែអង្គុយកាត់ទុំគាត់ទៅអីបីពួកយើងក្មេងៗអញ្ចឹងណាសบายច្រើនម៉ែជីវិតឯងវាមានន័យអឺត្រូវហើយមកហើយបើរវល់ទៅអង្គុយកាត់ទុកជាមួយម៉ែហើយនៅបងស្រីគ្នាស៊ូមសួរគ្នាស្លាប់មុនគាត់មិនខានណាត្រូវហើយតោះមកផឹងអត់តោះដាច់មកដាច់ដាច់ដាច់នេះបានហាយកូនមែនចេះបែងចែកពេលវេលារវាងខ្លួននិងតែបានល្អចង់ឪពុកដេកឈឺនៅកន្ទេល ក៏គ្មានយកខ្លួនទៅក្បែរដែរណែពួកយើងមិនធន់ធ្ងរទេវិញគ្រាន់តែតែទៅលើដើមសត្វទេមានតែធន់ធ្ងរទេពេទ្យគេចេះមកហើយយើងមិនមែនពេទ្យនៅតែស្ងៀមទៅដើរលេងផឹកស៊ីវាសុបាយជាងមែនអត់មកចុយចុយចុយអាសុបាយសុបាយដាច់ប្រឡំរហូតប៉ុណ្ណឹងវៃដាច់ដាច់ទៅវៃសាប្រឡំប្រឡំនេះអស់ចាវអញ្ចឹងអត់ដាច់ទេ ដាច់មកចាំចាប់អណ័យចាប់អណ័យហែបហើយអូវាអូវាអូវាកុំកើតអីណាអូវាអូវាមកជិះឈាមជើតមកអូវាអូវាបងកុំថាខ្ញុំហើយផងណាបងគេនឹងធ្វើឡើងមកបងបងអើយបងខ្ញុំថា កូនពីរនាក់ទៀតនៅណាឯងគេចេញទៅក្រៅផ្ទះបាត់ហើយគេមិនទាន់មកវិញទេឯងខ្ញុំទេទៅក៏ទេមិនចូលដែរឯងកុំសួរពីកូនចៅឯណាឯងខំសម្រាប់ទៅណា យកកម្លាំងដាក់វាខ្ញុំបានបានរស់នៅជាមួយឯងយូរទេឯងកុំយំអី កូនកុំយំតែហៅកូនមកចង់ឃើញកូនលើកចុកក្រោយឯងកុំកោះវិជ័យអីថាអូវាខ្ញុំប្រាប់ថាឯងឈប់និយាយថាឯងស្ងប់តិចទៅណាអូវាទៅហៅបងអូនមកពុកចង់ជួបគេពុកចង់ប្រាប់គេពុក không khăn cưới hỏi cha cha bọc cha nó bóc lấy hai cái mình cho chăng Dòng mà cây cô Cho lấy mẹ ខ្មែរវាវាអត់ប្រជុំទៅ មើលថែគូណាបដៅអបរំកូនកុំដើរផ្លូវកោដើរកោអបរំកូនឲ្យល្អអត់តាមផ្លូវទុជាល្អជាង ទៅណាចោលខ្ញុំទេណាអើវាឯងត្រូវនៅជាមួយខ្ញុំណាអើវានំរួទេកុំនំកុំនំកូនយំអីក្តីស្រឡាញ់មួយតែ ឡាក់តូក្រលេខ3លូតលាស់ដោយភាពរីករាយស្មានជីវិនរស់រវើងអេធូមីលម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន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 ជោគជ័យរាល់ថ្ងៃជាមួយ Milo ស្ទីងជីវិតប្រកបដោយភាពស្វាហាប់ក្តីស្រឡាញ់មួយតែមិនមើលថែកូនបានល្អមើលផ្ទះសម្បែងយើងអត់ពីខ្ញុំទៅ មានតែម៉ែវាឯងទេ ចិន្តាគូចាពុកចាគូល្អរបស់ពុកតាំងពីតូចដល់ធំគូមិនដែរធ្វើអីឲ្យពុកបាក់ទេគូពុកចិត្តឈប់រៀនអំបីជួយពុកនឹងម៉ែកូនធំហើយ លើកត់គូអូនជំនួសពុកជំនួសម៉ែទៀតពុកផ្ដាំកូនណែតទៅជួយមើលថែគេទូខុសត្រូវយ៉ាងណាក៏វាជាសាច់ឈាមរបស់កូនអោបក៏សោបអូន កុំបោះបង់គឺចោលទោះក្រល់អយ៉ាងណាក៏ជាបងប្អូនយើងខ្ញុំចង់បានជាប្រាប់គេជំនួសផងពុកលែងខំគេឲ្យ 啊不 ឯងមើលណោះឪពុកស្លាប់ទាំងមូលនាំគ្នាតែអង្គុយចុចទូរស័ព្ទធ្វើម្ដងនេះអត់ចេះកើតទុកសោះហ្មងណាអើបើវាចេះគិតណាមិនទៅវាដេកឈឺកទេហើយវានាំគ្នាដាក់ផឹកស៊ីចឹងទៀតឯងយើងមិនដឹងថាពីអ្នកវាមានឈាមជាមនុស្សឬក៏ជាសត្វកូនកូនណាដាក់ខកន្លងធัวពិបាកមកម៉ែឪឲ្យអាម៉ាស់ដល់ថ្នាក់ស្លាប់ហើយវានៅមិនដឹងខ្យល់អីទៀតខ្ញុំទៅចាប់ពីអ្នកឯងមិនដឹងទេអី ពីអ្នកវាណែណែណែខុសវានិយាយដើមពេញភូមិទេកូនកូនបំផ្លាញម៉ាក់ឪទាំងអស់តាំងពីមានដីធ្វើស្រែចម្ការរហូតអស់ដីយើងមិនដឹងថាពុកវាគិតថាស្រីទេបំផ្លាញដល់ស្រីហើយអាប្រុសបំផ្លាញដល់អាប្រុសទៀតណាបានអីតិចក៏វាចេះមានខូគិតដែរឪពុកក៏ខំធ្វើការនៅក្រៅប្រទេសត្រឡប់មកវិញព្រោះតែកូនស្រីព្រោះតាមប្រុសចៅប្តីការតែមួយថ្ងៃសោះនេះបំបានមកភាពទៅយកមកវិញ មិនដឹងជាអស់សាច់លើថ្នាក់ណាទេម៉ែកុំពិបាកចិត្តតិចអីណាម៉ែណាទៅអត់ពីពុកទៅក៏នៅ មានខ្ញុំម្នាក់ដែរណាម៉ែណា នៅមើលថែប្អូនទាំងពីរមិនឲ្យពួកគេដើរខុសទៀតទេម៉ែក៏ពិបាកចិត្តពេកម៉ែម៉ែពិបាកចិត្តអញ្ចឹងពុកទៅក៏បានទុកដែរណាម៉ែណាបងបងពុកចង់នាំទៅធ្វើការនៅពេជ្របងក៏ទៅដែរតើបងទៅនិយាយពីម៉ែ មិនឲ្យម៉ែពិបាកចិត្តយ៉ាងម៉េចកូនពពុកឯងគេមិនដែរឈឺសោះតែតែអត់ស្រួលខ្លួនតែប្រហែលថ្ងៃទេម៉ែនេះហាមគាត់ដែរថាមិនឲ្យឡើងដើមជើងតែគាត់មាននាងម៉ែម៉ែកុំពិបាកចិត្តពេកអីពុកគាត់បានស្លាប់ហើយតែម៉ែនៅមានខ្ញុំបងចនានៅអាធីដែរតាពុកគាត់ស្លាប់គាត់រួចពុកទុកអី តែយើងត្រូវរូបតណាម៉ែមែនទេម៉ែពួកខ្ញុំធំធំអស់ហើយម៉ែហើយខ្ញុំក៏បាននិយាយគ្នាមួយបងនេះហើយពេលធ្វើបងពុះចប់ពួកយើងទៅធ្វើការនៅពេញហ្នឹងម៉ែត្រូវទេម៉ែខ្ញុំនឹងធ្វើការទោះបានប្រាក់តិចឬច្រើនក៏ខ្ញុំមិនឲ្យម៉ែពិបាកដែរពីចំពោះឯងចង់ទៅធ្វើការអីអាកូនការងារក៏ធ្វើដែរ ឲ្យតែរកបានខ្ញុំបានពឹងបងធំខ្ញុំម្នាក់នៅភ្នំពេញឲ្យគាត់ជួយរកឲ្យឯងគាត់ឲ្យខ្ញុំទៅភ្នំពេញនៅពេលដែលយើងធ្វើបុណ្យពុកចប់ណាម៉ែម៉ែចំណាយខ្ញុំវិញខ្ញុំទៅធ្វើការលើអវ៉ាន់នេះគេជាមួយពួកម៉ែខ្ញុំឈ្មោះលីមិនអីទេកូនតែពួកឯងនេះស្គាល់កន្លែងនេះច្បាស់អត់ដែរម៉ែនេះចេះតែបារម្ភ ខ្លាចអីជួបរឿងមិនល្អនោះណានៅខ្លាចអីទៀតម៉ែបើឥឡូវនៅផ្ទះដេកមើលមុខគ្នាអញ្ចឹងបានបាយណាហូបឥឡូវពពួកឯងគិតថាចង់ទៅធ្វើការក៏ធ្វើចុះបងអត់ហាមឃាត់ទេប៉ុន្តែពួកឯងត្រូវសន្យាមួយបងសិនថាពួកឯងអត់មានធ្វើរឿងអីខុសកុំធ្វើដឹងអីដែលឲ្យម៉ែពិបាកចិត្តអីសោះស្ដាប់ឯងអត់ចាបងបាទបង ប់អញ្ចឹងដាក់ស្រាលបានទេតោះតែរៀងធ្ងន់ដៃតិចឯងទៅកាត់បើមិនអញ្ចឹងតែភ្នៀវវាយ ថ្មីហ៎ចាខ្ញុំទៅតែមកថ្មីចុះបបង ចង់ឲ្យអូនមកសាយបងតើអូនគិតមិនដែរមានគិតមិនតម្លៃទីផ្សារប៉ុណ្ណាគឺយកប៉ុណ្្នឹងឯងតែបបងចង់ឲ្យអូនលើសពីអ្នកម៉ាសាបានអត់គ្នាមានវិធីមួយវិធីស្អីដែរអាចរកលុយចាយលើខ្លួនឯងដោយមិនបាក់ការងារងាយងាយហើយគ្មានអ្នកដឹងទៀតកូននេះកូននេះនេះកូនភ័យប្រាប់ម៉ែនេះខ្ញុំមានកូន7ខែម៉ែ ហើយកូនគឺជាប្តីរបស់ខ្ញុំកូនឯងទៅបាត់រាប់ខែត្រឡប់មកវិញកំពស់ធំអញ្ចឹងអីនេះកូនឯងមានអណ្ដិតចិត្តម៉ែទេហាកូននេះកូនឯងសងគុណម៉ែបែបហ្នឹងអីអញឃើញតែនេះមានរបស់ច្រើនណាស់ហើយហើយណាមួយម្ចាស់តែកែនៅទីវិញមែនហ៎ហៅមែនទេ